ចាំទេមនុស្សម្នាក់នេះរឿងរ៉ាវច្រើនណាស់ធ្លោសាងរួមគ្នាខ្ញុំចាំថាពីជុំ ខ្ញុំខំបំភ្លេច